ស្រីល្អមិនកើតប្តីចង់និយាយថាស្រីល្អនឹងមិនងាយរកប្តីបានស្រីល្អគេងាយមើលឃើញស្រីល្អពីដើមគេចង់និយាយតែកូនស្រីណាមិនសូវចេះដើរលេងកមិចកមើមខើចលើខើចក្រោមអឺចេះនៅផ្ទះការងារស្ត្រីនឹងចេះចេះតបាញចេះរែងចេះអីអីទាំងអស់ហ្នឹងអាហ្នឹងគេហៅថាស្រីល្អប៉ុន្តែល្អរបៀបហ្នឹងឥឡូវនេះរកប្តីងាយបានទេ បើនាងណាអាសាបចេញរនផ្សិតអីដើរហ្នឹងអាហ្នឹងចាយឆាប់ដាច់ថាត្រង់ត្រង់ចឹងទៅមិនតែមិនតែកូនស្រីទេកូនប្រុសក៏ដោយណាខំចេះធ្វើនង្គ័លចេះធ្វើស្រែចេះលើកភ្លឺស្រែចេះការងារមកចប់អីហ្នឹងមិនសូវទេបាទណាបកែជិះម៉ូតូប្រហោះសក់ក្បាលកត្រឹងកត្រឹងហ្នឹងអាហ្នឹងវាដើរតាក់ទងសង្សារឆាប់បានផងមែនទេ ហើយមួយទៀតសំណួរមួយទៀតនេះ ភ្នំលែងមានថ្ម មាសคล้ายជាសំណរស្រីល្អគ្មានប្តីហ្នឹងអាស្រីហេតុនេះសូមលោកចាស់គ្រូមេត្តា ជួយពន្យល់អាត្មាធ្លាប់សំដែង ពាក្យហ្នឹងណាពាក្យគេពេញចេះបង្គួយនឹងកើតជា មាសនឹងកើតសំណរភ្នំមិនកើតថ្ម ស្រីល្អមិនកើតប្តីណាមិនកើត មានន័យថារួប្តីមិនបានទេអាឥឡូវចង់បញ្យល់ថាម៉េចបញ្យល់តិចតិចចុះហួសម៉ោងអាត្មាបាត់ហ្នឹងហ្នឹងអាអឺបង្គួយនឹងកើតជាសត្វបង្គួយនឹងសត្វជាវាច្រឡំគ្នា ណាប្រហាក់ប្រហែលច្រឡំគ្នានឹងអញ្ចេះបុរាណនឹងលោកចង់ប្រៀបធៀបអញ្ចេះអាសម័យឥឡូវនេះពីមុនស្រីស្រីគេទុកសក់វែងប្រុសប្រុសសក់ខ្លីឥឡូវស្រីជួនកាល សក់ខ្លីប្រុសសក់វែងវិញគេវាច្រឡំគ្នាទេស្រីស្រីគេចោះតិចដាក់កវលប្រុសប្រុសអត់ទេឥឡូវប្រុសប្រុសចោះជាងស្រីបាទខ្លះនោះអាខ្លះមកខាង3អីនោះឃើញទេឃើញវាច្រឡំហ៎ពីមុនមានតែប្រុសប្រុសទេស្លៀកខោខ្លីដែរឥឡូវហ្នឹងពិធីមែនទែនប្រុសប្រុសគេស្លៀកស្អាតណាស់ស្រីស្រីគាត់អាំងដឹកអាំងអីទេ ខ្លីខ្លីហ្នឹងវាវាคล้ายប្រុសប្រុសឥឡូវអត់ហ៊ានស្លៀកខោខ្លីដើរកាត់ផ្សារទេស្រីស្រីហ៊ានឃើញវាคล้ายហ៎คล้ายហ៎អត់តែយាយយាយទេគ្មានអីបង្ហាញគេទេតែមកគេសម័យថ្មីគេបង្ហាញឥឡូវនឹងខ្លីវាមិនមែនខ្លីតែពីក្រោមទេអាពីលើទៅក៏ខ្លីទៀតខ្លីអង្គុយបន្តិចមកហើយអាត្មាពិបាកថាណា អាវក៏វាខ្លីអាគូតខោក៏វាខ្លីអោបន្តិចទៅអាឡៃទៅយកដៃទៅហើយបើចង់បង្ហាញអញ្ចឹងចាំយកដៃទៅទាញបិទធ្វើស្អីហ្នឹងអារឿងចោះតាជាហ្នឹងញាតិញោមដឹងមិនទេដែលស្រីស្រីគេចោះតាជាហ្នឹងរឿងអីមានដឹងណាស់ចោះតាជាហ្នឹងវាមានរឿងច្រើនប៉ុន្តែរឿងល្អមួយយ៉ាងនោះគឺគេចោះពាក់កវលហ្នឹងវាឲ្យវាធ្ងន់យល់ទេ ពាក្យហ្នឹងពាក្យអាយ៉ាពាក្យកវលហ្នឹងគឺថាតំណាងឲ្យវាធ្ងន់ឲ្យវាចាំហើយឲ្យវាធ្ងន់កុំឲ្យតិចស្រាលហ្នឹងឲ្យចាំផងឲ្យវាធ្ងន់ផងលឺរឿងឯនេះកុំដើរទៅប្រាប់ឯនោះឬរឿងម៉ែក្មេកកុំប្រញាប់មកប្រាប់ប្តីនាំវាតោះគ្នាយល់ទេហ្នឹងរឿងហ្នឹងរឿងញាតញោមនេះអាត្មាមិនធ្លាប់ដឹងទេហ្នឹងអមួយទៀតអាហ្នឹងច្រឡំគ្នាទេឥឡូវច្រឡំនៅ ឃើញច្រឡំទេប្រុសច្រឡំស្រីស្រីស្រីច្រឡំប្រុសច្រឡំនៅហ្នឹងអាហើយហើយយើង មិនដឹង ថារសាខ្មែរនឹងខ្មែរត្រង់ណាទេឥឡូវសក់ក្បាលអាមើលទៅដូចមិនមែនខ្មែរទេតាមផ្លូវសក់ក្រហមទៅ highlight ទៅដូចមិនមែនសក់ខ្មែរទេអានេះមិនដឹងសក់អីទេហ្នឹងហើយហើយចិត្តថាខ្លួនឯងខ្មែរទៀមទា ខ្មែរសេរីភាព ខ្មែរ ខ្មែរមកពីណាសក់ខ្មែរមិនមែនចឹងទេ ណាហើយក្បាលមួយរសាមិនបានផងហើយងំតម៉ែឲ្យកបីមករសាបានណាក្បាលមួយរសាអត់បានណាអឺទី2បង្គួយនឹងកើតជីហើយមាសនឹងកើតសំណមមាសនឹងគេប្រៀបបដូចទៅនឹងពាក្យអពេចឪពុកម្ដាយជាពាក្យពេចមានតម្លៃជាពាក្យពេចបង្កប់ដោយព្រំវិហារៈធัวសំបីក្នុងករណី ហាមកូនមិនឲ្យដើរលេងជាដើមនេះមិនមែនក្នុងលក្ខណៈធ្វើបាបកូនទេខ្លាចកូននឹងវាដើរខុស ខ្លាចកូននឹងរៀនមិនពូកែខ្លាចកូននឹងខ្លាចជាមនុស្សខូចណាសម្លឹងមើលអនាគតរបស់កូនអញ្ចឹងពាក្យហ្នឹងជាពាក្យមានតម្លៃប៉ុន្តែអត់ថ្លៃទេសពថ្ងៃគេទុកពិតពាក្យមិត្តភ័ក្ដិហ្នឹងថ្លៃជាង ពាក្យម៉ែឪហ្នឹងវាថ្លៃជាសំណអស់ទៅហើយមាសនឹងកើតសំណមានន័យថាមាសហ្នឹងវាថ្លៃជាសំសំណឃើញទេនិយាយមិនស្ដាប់ទេអឺបានណាត់ជាមួយមិត្តភ័ក្ដិហើយហ្នឹង ម៉ែថាកុំដើរលេងណាកូនណាត់គេអីម៉ែបើមិនទៅខ្លាចគេខឹងវាអត់បានថាបើទៅខ្លាចម៉ែខឹងវាមិននិយាយពាក្យហ្នឹងផងមែនឬមែនមែនអូបើនិយាយពីស្នេហាវិញនោះអុយលហែមអុយលអូកអុយលអឿនបើនិយាយពីអ្នកងាប់វិញនោះមិនដែលពីណាថាអូយស្មោះជាមួយម៉ែណាស់ម៉ែឈឺមិនជាខ្ញុំសុកចិត្តងាប់មិនដែលលឺទេបើនិយាយពីលោតទឹកស្ពានជ្រោយច ਵਾ វិញ រឿងអីរឿងស្នេហារឿងម៉ែរឿងស្នេហាហើយអាណិតទៅស្គាល់គ្នាយូរខ្លះទៅស្គាល់គ្នា3ខែអាខ្លះទៅស្គាល់គ្នា2ខែអីក៏ស្មោះស្ម័គ្របដូរផ្ដាច់ម្លេះមិនទៅអាចិត្តស្នេហាណាស្មើវាមិនដែលវាវាបំជួបនោះវាត្រូវតែងាប់មិនអញ្ចឹងឯងមិនហ៎ណាអត់ដឹងទេចំណាស់ហ្នឹងអត់ដឹងទេ ចឹងបានជាធัวអាសម្រាប់ការពារខ្លួនញាតិញោមត្រូវតែឲ្យកូនចៅចេះស្ដាប់អ្នកដែលទៅគិតខុសភាកច្រើនគឺក្មេងអ្នកដែលត្រូវស្លាប់ដោយរឿងស្នេហាក៏ក្មេងដែរមុខប្រហែលប្រហែលនេះគ្មានទូតាណារត់ឲ្យងាប់ទៀតទេមែនតាហ្នឹងហើយវាមានតែក្មេងទេដែលត្រូវប្រឈមមុខនឹងបញ្ហាដ៏ដ៏ច្រើនមែនឬមែន ហ្នឹងណាប៉ុន្តែពេលដែលវ័យហ្នឹងវិយៈមតោហ្នឹងឲ្យស្ដាប់ពាក្យអប់រំអីមិនសូវស្ដាប់ទេឥឡូវទៅមួយទៀតបង្គួយមិនកើតជាមាសនិងកើតសំណភ្នំមិនកើតថ្ម ភ្នំមិនកើតថ្មនេះបរានលោកទុះទាយຕົកថាអនាគតទៅមានតវត្តអត់មានលោក យើងមើលសពថ្ងៃតាមសតិតិប្រសង់សឹកច្រើនជាងបួសមែនឬមែនវត្តខ្លះធំទៅវិហារធំទៅសាលា លោកតិចហ្នឹងពីរអង្គបីអង្គម៉ងម៉ងអបសឹកនៅហើយបន្តិចសឹកជាងការវត្តខ្លះរហូតដល់កូនអ្នកស្រុកហ្នឹងឈប់បួសឈប់អីទៅមុនលោកវត្តពីផ្សេងមកក៏មានដែរមែនឬមែនមែនមែនហ្នឹងហើយមែនត្រូវធ្វើម៉េចឥឡូវហ្នឹងដូច្នេះពាក្យនឹងមិនមែនត្រឹមនៃប៉ុណ្ណឹងទេគឺឲ្យពុទ្ធបរិស័ទនឹងកសាងលោកផងកុំកសាងតែវត្ត ដើម្បីកសាងធនធានប្រសង់ត្រូវបង្កើតឲ្យមានការសិក្សាសាលាធូវិន័យឬក៏សាលាពុទ្ធិកទៅកាលណាមានការសិក្សាលោកមិនអបសុកទេវត្តណាដែលមានសាលារៀនគឺតែងតែមានលោកច្រើនដោយកន្លែងអាត្មានឹងបើទទួលដឹងរាប់ពាន់អង្គហើយប៉ុន្តែវាគ្មានកន្លែងដាក់ថាមកពីអីមកពីបង្កឲ្យមានលក្ខណៈរៀនសូត្រកាលណារៀនសូត្រអាត្មាភ្លេចភ្លេចខ្លួនហៀកន្លោះអស់អាលីងភ្លេចសឹក ប៉ុន្តែបើឈប់រៀនអត់មានការងារអត់មានការសិក្សាបន្តិចសឹកហើយមិននៅទេជឿឬមិនជឿជឿហីទៅណាប៉ុន្តែអាត្មាដឹងការអាត្មាបួសដំបូងណាបួសដំបងរៀនបាលីជាមួយគ្រូភាសាបាលីហ្នឹងគ្រាន់តែគ្រូវ៉ាកងប្រហែលជា3ខែល្អេះល្អចង់សឹកប៉ុន្តែគ្រូផ្ដាំថាកុំទៅណាកុំសឹកកណាទៅរកសាលារៀនឲ្យលោកទៅយកទៅទៅរៀនទៅទៅស្រុកគេទៅទោះអាត្មានៅតកៅយើងនឹងដែរតើ ណាប៉ិនចេញពីស្រុកតាំងពីឆ្នាំ93ណាចេញទៅរៀននៅខេត្តកំពង់ឆ្នាំងទៅទៅពោធិ៍សាត់ទៅទៅអឺកពួរទៅអីចឹងទៅដើមប្រហែលខេត្តហ៎ប៉ុន្តែរកគូមិនតាន់ឃើញគេបាននិយាយតែនៅហ្នឹងដោយសារអីដោយសារជាប់រវល់ជាមួយការសិក្សារៀនសូត្រអាហ្នឹងវាហៅថាជាធម្មសបាយហើយតើកាលណាវត្តអត់មានសិក្សារៀនសូត្រអ្នកដែលបួសបានយូរមានតែលោកតាលោកតាបួសត្រៀមងាប់ទេ វត្តអត់រៀនណាវត្តអត់រៀនហើយមានលោកនៅយូរមានតែលោកតាដែលបួសត្រៀមងាប់ទេបើក្មេងមិនអាចនៅទេ ពិតជាឃើញកគេលអូនហើយអីកគេលអូនហ្នឹងហើយយល់ទេណាភ្នំមិនកើតថ្មអញ្ចឹងតួភ្នំហ្នឹងគេដូចជាវត្តអារាមទាំងមូល តួថ្មដូចជាប្រសង់អញ្ចឹងចង់និយាយថាប្រសង់ជាអ្នករសាវត្តមិនមែនវត្តជាអ្នករសាប្រសង់ទេញាតិញោមចូលទៅវត្តបើមិនឃើញប្រសង់ជ្រះថ្លាទេមិនមិនឆ្លើយបើវត្តនឹងអត់មានលោកសង្សោះជ្រះថ្លាទេអត់ចង់ឆ្លើយចង់ដេញលោកចេញអីមិនលើណាណែស្រីល្អមិនកើតប្តីចង់និយាយថាស្រីល្អនឹងមិនងាយរកប្តីបានស្រីល្អគេមិនងាយមើលឃើញ ស្រីល្អពីដើមគេចង់និយាយតែកូនស្រីណាមិនសូវចេះដើរលេងកំិចកំមើមខើចលើខើចក្រោមអឺចេះនៅផ្ទះការងារស្ត្រីនឹងចេះចេះតបាញចេះរែងចេះអីអីទាំងអស់ហ្នឹងអាហ្នឹងគេហៅថាស្រីល្អប៉ុន្តែល្អរបៀបហ្នឹងឥឡូវនេះរកប្តីងាយបានទេបើនាងណាអាសាបច្ចេញរន់សិតអីដើរហ្នឹងអាហ្នឹងចាយឆាប់ដាច់ថាត្រង់ត្រង់អញ្ចឹងទៅមិនតែ មិនតែកូនស្រីទេកូនប្រុសក៏ដោយណាខំចេះធ្វើនង្គ័លចេះធ្វើស្រែចេះលើកភ្លឺស្រែចេះការងារមកចប់អីហ្នឹងមិនសូវទេបាទណាបកែជិះម៉ូតូប្រហោះសក់ក្បាលកត្រឹងកត្រឹងហ្នឹងអាហ្នឹងវាដើរតាក់ទងសង្សារឆាប់បានផងមែនទេអាមិនមែនចប់អីចឹងណាអញ្ចឹងមនុស្សដែលអាចទៅជាមនុស្សនិយាយបានល្អក៏ត្រូវតែមនុស្សស្ដាប់គេដោយល្អ ធម្មជាតិបានបង្កើតតិចពីរមាត់មានតែមួយឯងគឺមានន័យថាឲ្យយើងស្រោបចូលឲ្យច្រើនជាងបច្ចេកហ្នឹងហើយតិចរុន2មាត់រុនប៉ុន្មាន1អញ្ចឹងគឺត្រូវប្រើការស្ដាប់នឹងឲ្យច្រើនជាងនេះនិយាយប៉ុន្តែអាត្មាមកនេះនិយាយច្រើនជាងស្ដាប់នឹងសម្រាប់អាត្មាទេណាហ្នឹងហើយប៉ិតតែមួយម៉ោងហ្នឹងទេក្រៅពីហ្នឹងទៅស្ដាប់គេស្ដាប់ឯងដូចតែគ្នាហ្នឹងដោយសារម៉ោងហ្នឹងម៉ោងអាត្មាណា ហើយមាត់ហ្នឹងវាមិនមែនសម្រាប់តែនិយាយទៅសម្រាប់ផឹកទឹកផងសម្រាប់ពិសាបាយសម្រាប់ស្អីស្អីច្រើនទៀតមាត់ហ្នឹងណាអញ្ចឹងចំណែកនៃការនិយាយឲ្យតិចបើនិយាយពីការងារ3ភាគត្រូវស្ដាប់2ភាគនិយាយតែមួយភាគបានណាអាហ្នឹងអាហ្នឹងមានន័យថាប្រើប្រាស់ប្រើប្រាស់ផ្លូវហ្នឹងបានល្អតែបើថាមកយើងប្រើតែមាត់ច្រើនជាងនិយាយមានន័យថាយើងបានតែចែកឲ្យគេយើងអត់បានទទួលពីអ្នកដទៃទេ ណាការទទួលចំណេះដឹងដូចគ្នាចឹងដូចជាការរស់ទ្រព្យសម្បត្តិចឹងបើចំណាយស្មើនឹងចំណូលក៏អត់ចំណេញដែរក៏មិនអាចរស់បានវាទល់តែចំណាយនឹងឲ្យតិចជាងចំចំណូលអញ្ចឹងរវាងការស្ដាប់និងការនិយាយវាតទៅស្ដាប់នឹងឲ្យបានច្រើនជាងការនេះនិយាយនឹងទៅយើងអភិវឌ្ឍយើងទៅជាមនុស្សអភិវឌ្ឍផ្នែកប្រាជ្ញាស្មារតីបានរៀនភាសាអីអញ្ចឹងតាមអាត្មាពិសោធន៍មើល រៀនតាមរយៈភ្នែកនិងតាមរយៈតិចចាញ់ចាញ់រៀនតាមរយៈតិចនេះណារៀនស្ដាប់ស្ដាប់ហើយស្ដាប់ទៀតស្ដាប់ហើយស្ដាប់ទៀតស្រួលភាសាអីក៏ដោយគឺត្រូវរៀនស្ដាប់ឲ្យច្រើនជាងរៀនមើលអញ្ចឹងបញ្ញាហ្នឹងព្រះអង្គសម្ដែងដល់សោះសូសាំងលភតេបញ្ញាការស្ដាប់ធัวដោយល្អឬក៏ស្ដាប់អីក៏ដោយចង់ចេះពីស្អីគឺស្ដាប់ពីនឹងណារមែងបាននៅបញ្ញាទី2ចិន្តាមយៈបញ្ញា ស្ដាប់ហើយយកមកគិតយកមកត្រេះរិះយកមកពិចារពិចារណាមេគ្រាន់តែស្ដាប់ឲ្យទៅលឺទេពាក្យថាស្ដាប់ពាក្យថាលឺមិនមែនតែមនុស្សចេះលឺទេគោក៏ចេះលឺដែរគោលឺទេយើងប្រកាសមីក្រូវាលឺទេលឺប៉ុន្តែវាយើងយកបានយកពាក្យយើងយកទៅគិតទេចាំតែគិតតែបើលឺគោមេម៉មកពីណាវាងៀងទៅនំបាត់គ្មានមកបានសบายចិត្តអីលឺយើងបដែបដៅទេមែនទេហ្នឹងហើយអញ្ចឹងត្រូវគិត នឹងអាមនុស្សយើងវាមានអាធនធាន បញ្ញា ធនធានចិត្តគំនិតសម្រាប់យកមកគិតនឹងដើម្បីបណ្ដោះបញ្ញបញ្ញាឮអីក៏ដោយញាតិញោមកុំប្រញាប់ជឿសូមកុំជឿត្រជា ស្ដាប់យកត្រជាទៅស្ដាប់មែនប៉ុន្តែកុំជឿត្រជាត្រូវជឿចិត្តគំនិតដែលយើងយកមកពិចារពិចារណា ប្រសិនបើយើងជឿត្រឹមតែការឮអានឹងមិនបានដើរតាមរយៈមួយទេគឺការគិតពិចារពិចារណាពីព្រោះ ការផ្សព្វផ្សាយការលើតតគ្នារឿងពិតក៏មានរឿងមិនពិតក៏ក៏មានហើយញាតិញោមកុំចូលចិត្តពាក្យសរសើរពេកកុំចូលចិត្តពាក្យលួងលោមពេកមនុស្សច្រើនចាញ់បោកគេតែពាក្យលួងលោមទេ អ្នកទៅបោកគេគ្មានពីណានិយាយអាក្រក់ទេ គឺគេនិយាយតែពាក្យល្អមែនឬមែនហ្នឹងណាបើទៅខ្ចីលុយវិញទៅខ្ចីលុយវិញទៅដល់គេសរសើរយើងសិនណា អូយលបងល្អណាលបងវានិយាយពីគ្រួសារតាំងពីដើមមកអីណាណីអញ្ចឹងណាគេសរសើរយើងសិនហ្នឹងណាសរសើរសរសើរខ្ញុំកាលហ្នឹងដូចចេញចេះចេះខ្ចីលុយហ្មងហ្នឹងណាបើមកដល់ឯងនេះមុខអាក្រក់ណាស់ប៉ិនអញខ្ចីលុយ100មកគេឲ្យទេបើគេលួងលោមគេសរសើរមកគេសរសើរមកសទុះហើយមិនឲ្យដូចកើតហ្នឹងណាគេតែងសង្កេតឃើញថា ស្រមោចងាប់តែក្នុងពាងស្កគេមិនសូវឃើញស្រមោចងាប់នៅក្នុងពាងអំបិលទេមែនទេមែនហ្នឹងហើយទាំងផ្នែកលោកយៈទាំងផ្នែកធម្មៈទាំងផ្នែកអ្នកផ្សាយធัวទាំងផ្នែកវត្តអារាមឲ្យតពីណា បកែសម្ដីល្អវិជ័យយាយវិញបើអាចារ្យណាបកែឲ្យពោអូ ចូលតែតែគេបញ្ចូលអញ្ចឹងអាហ្នឹងគេហៅសធាកណ្ដៅក៏ណាចាញ់តែចូលគេហ្នឹងហើយពោគេឲ្យមិនអអាយុវែងរស់ស៊ីមានបានតិចតិជុំដូចទឹកអប់កំពុងខ្ចីណែនៃហើយបានដែរប្រសិនបើឲ្យពោទៅវាបានដូចចិត្តអ្នកឲ្យពោនឹងឲ្យពោខ្លួនឯងមុនគេហើយមិនចង់ឲ្យខ្លួនឯងក្រទេមែនឬមែន ហ្នឹងពីណាសុកចិត្តឲ្យគេមានបើនិយាយពីលុយវិញត្រូវបានវិញត្រូវប្រមូលខ្លួនឯងមុនបាត់ហើយហ្នឹងអាមិនកពោចូលចិត្តឲ្យគេមកវាឲ្យវាមិនចេះអស់នោះណាហើយឲ្យក៏វាមិនឃើញទៅបានជាស្អីផងណាយើងមើលការម្ដងម្ដងមើលវានិយាយពីអាចារ្យការវិញហៅអស់ហើយអ្នកតាអរុបអរិយក្បែរកន្លោះកលៀនកំពងជួសអាចណាក៏ហៅមកអស់ដែរនៅទៅជ្រោះជ្រងឡងដងអូយហៅមកអស់ ហើយសិតតែឧបមាកូនលោកមហាសេដ្ឋីសម្បត្តិអោះលោកអីកូនលោកមហាសម្បត្តិហើយចុះមកសិតទេពធីតាសិតតែកត្រៃមាសកត្រៃប្រាក់ការហើយសងដៃគេអលហាមប៉ុន្តែពេលការសិស្សកូនលោកមហាសម្បត្តិមែនទេអើបញ្ញាមួយទៀតគឺកើតឡើងដោយការចម្រើនភាវនាភាវនាមយៈបញ្ញ បញ្ញាទាំងកាយចម្រើន ចម្រើនផ្លូវត្រូវពិចារណា សង្ខារធัวពិចារណា នៅធัวដែលការរលត់អីចឹងដែលជាហេតុដកចិត្តឲ្យក្រៀកពីរឿងរ៉ាវច្បុកច្បល់កាលណា កាលណាចិត្តយើងនឹងវាក្រៀកពីបញ្ហាទូទៅវាវាដើរផ្លូវតែមួយញាតិញោមឧទាហរណ៍ចេះទាហោថាយើងយកទឹកមួយធុងនឹងឡើងទៅលើ ភ្នំ ល្មមភ្នំកម្ពស់ប្រហែលជា100ម៉ែត្រដែរចុះ ប្រសិនបើយើងមានទឹកមួយធុងនេះយើងសាចវាពេញទៅលើភ្នំទឹកហ្នឹងអត់អាចហូរមកដល់ដីទេមែនទេហ្នឹងវាតាក់ជាមួយមែកឈើតាក់ជាមួយដីអស់ប៉ុន្តែប្រសិនបើមានវាមានចន្លោះតែមួយបង្ហូតតែមួយចង្អូតែមួយយើងចាក់មកអាចហូរតាំងពីលើកំពូលភ្នំចុះមកដល់ក្រោមយ៉ាងណាមិញចិត្តនេះកាលណាវាស្ងប់យើងជាចិត្តមានឥទ្ធិពលជាចិត្តមានកំកម្លាំងពិចារណាអីរហូតទៅដល់អ្វីដែលនៅខាងមុខក៏អាចមើលឃើញបាន អាចព្យាករបានដោយសារចិត្តនឹងវាមូលចិត្តនឹងវាមានអំអំណាចអញ្ចឹងណាយល់ទេយល់ទេណាអ្នកតកៅណាថាអ្នកតកៅអន់អញ្ចឹងបានថាយើងជួយប្រាប់ប្រងដល់កូនចៅយើងទៅវត្តទៅវាអីហ្នឹងគួរស្លៀកពាក់ឲ្យសមរម្យជាកូនខ្មែរទៅរំឯណៃនៃអាហ្នឹងរឿងផ្សេងប៉ុន្តែមកវត្តហ្នឹងឲ្យវាល្មមក៏អាវហ្នឹងកុំតលាយពេកណា ណាហ្នឹងហើយហើយសពតនឹងស្លៀកឲ្យវាចិត្តចិត្តទៅហ្នឹងពីព្រោះយើងមកប៉ុនយើងមិនមែនមកបង្ហាញលោកទេយើងមកធ្វើមកធ្វើប៉ុនយល់ទេហើយចុះបើសិនជាយើងមកធ្វើប៉ុនមែនយើងស្លៀកមិនសូវស្រួលលោកកើតកិលេសទៅហើយសួរថាប៉ុនយើងច្រើនទេអត់ទេលោកអាឡ័យតលបមើលយើងនឹងចិត្តនឹងមិនចិត្តលោកចិត្តលោកពេលហ្នឹងមិនចិត្តលោក ចិត្តលោក អាក្រក់ឬល្អបាទអាក្រក់ឲ្យប៉ុនយើងមិនម៉េចប៉ុនយើងក៏អន់ដែរយល់ទេអញ្ចឹងយើងធ្វើធ្វើស្រែគឺយើងត្រូវត្រូវការស្រែនឹងល្អមិនមែនត្រូវការស្រែដោះស្មៅទេយល់ទេហ្នឹងប៉ុន្តែយើងបង្ហាញពេកស្រែនឹងដោះស្មៅហើយស្រែណាស្រែចិត្តអាត្មាអីជាដើមនោះមិនបានអាត្មា ដឹងថាមកពីអាត្មាធ្លាប់ ហ្នឹងហើយមានញោមម្នាក់នោះមកពីអាមេរិកអ្នកអាមេរិកកំពុងស្ដាប់កុំថាអ្នកអាមេរិកផ្សេងទេហ្នឹងហើយគាត់ស្លៀកកាន់តាំងពីស្មាននៅសាមណេរម៉េះតាំងទឹមក៏ពេញកន្លោះព្រឿងព្រឿងហ្នឹងកាលនោះហ្នឹងហើយស្លៀកសពុតខ្លីហើយវាឆែកទៅទៀតហើយអាកអើវាទលាយមកដល់ក្រោមឯណេះណាអាត្មាសុំនិយាយបន្តិចណាសំទោស មកប្រកេនចង្ហាន់លោកដល់តែអោនទៅអាកអាវវាធ្លាក់ទៅក្រហមមិនចឹងដល់កអាវធ្លាក់ទៅក្រហមមើលទៅវាមិនធ្លុះអាត្មាមិនទៅមើលចំអីបៀងផ្លេតមួយផ្លេតក៏វាឃើញដែរសិតតែមើលសលាវទាំងអស់ហ្នឹងហើយហើយចង់លើកចង់លើកដៃថ្វាយអង្គមសពុតវាខ្លីវាគ្មានអីក្តោបធ្វើថ្វាយអង្គមមិនញញយមទបៀតនៅហ្នឹងឯងថ្វាយបបាក់មើលមែនទេ ហើយអាត្បិតត្បៀតត្បិតត្បៀតនឹងឯងទៅធ្វើឲ្យលោកក្តៅខ្លួននោះពិបាកទេអាត្មាប្រាប់នេះមិនមែនប្រាប់ឲ្យធ្វើអញ្ចឹងទេគឺប្រាប់កុំឲ្យធ្វើអញ្ចឹងយល់អត់យើងប្រាប់ប្រាក់គ្នាថា យើងទៅកន្លែងផ្សេង យើង ធ្វើតាមកន្លែងផ្សេងទៅជប់លៀងទៅអីអាត្មាមិនតាមទៅហាមទេប៉ុន្តែពេលមកវត្តអាណិតលោកផងអាណិតចិត្តលោក លោកមិនខុសពីគោដែលគេប្រខាំងអត់ស្មៅទេយល់អត់លោកមកបួសហ្នឹងមិនមែនអ្នកជាកិលេសទេ គឺអ្នកកំពុងព្យាយាមផ្ដាច់កិលេសកំពុងព្យាយាមព្យាបាលរោគកិលេសអត់តន់ជាទេអាត្មាអីនេះមិនតន់ជាទេគ្រាន់តែកំពុងព្យាយាមព្យាបាលអញ្ចឹងបើប៉ះចំណៃតោះលប់ណា អញ្ចឹងអាចំណៃតោះហ្នឹងកុំកុំយកមកចិត្តលោពេកយល់អត់មកចោះប៉ុន្តែយើងស្លៀកឲ្យត្រឹមត្រូវទៅអញ្ចឹងបានចាស់ចាស់បុរាណយើងយើងពាក់អាវឲ្យមានកសែងពៀនាទៀតដើម្បីការពារអញ្ចឹងឃើញទេទោះបីជាកអាវនឹងវាធ្លាក់មិនបានអាកម្មានឹងវាຕົកមិនអញ្ចឹងមែនអត់សុទ្ធតែមានប្រយោជន៍មានប្រយោជន៍ណាស់អាហ្នឹងតែជឿចុះហ្នឹងហើយ និយាយដូចលេងប៉ិនយើងគិតមើលទៅតាមពិតអញ្ចឹងមែនហ្នឹងឯងណាអញ្ចឹងមែនណាហើយយើងចង់បានសេចក្តីសុខនៅជាមួយប្រសង់អីហ្នឹងគឺថាតាមព្រំដែនហើយជើងកាលវាមកពីអ្នកបួសហ្នឹងចិត្តតែច្រឡំដែរជើងកាលគេមកស្និទ្ធស្នាលគេមកធ្វើបន់ដោយថានៅខាងក្រៅមនុស្សប្រុសប្រុសអីឆ្លើយអីចឹងទៅគេឃើញលោកបួសសគុតសគុំគេមកធ្វើបន់ប៉ុនលោកច្រើនតែច្រឡំឃើញគេមកប្រកេនយហានញឹកញឹកចេះថាគេនឹងចាប់ចិត្តឯងហ่าវាច្រឡំអញ្ចឹងណា ដល់ច្រឡំទៅសឹកទៅគេអត់ឲ្យមិនសន្ធឹកហ្នឹងមែនតាមែនមែនគេគ្រាន់តែចង់ធ្វើបន់ឯងទៅវាច្រឡំញាតិញោមដឹងគេសើចសល់ទេដែលដឹងរឿងអាគេសើចសល់ទេគេអញ្ញឹមដាក់គ្នាគេណានោះវាសល់ដាក់បែរមកយើងតិចថាគេអញ្ញឹមដាក់យើងលោកច្រើនតែច្រឡំកន្លែងហ្នឹងដែរណាជួនកាលទៅគេវាកើតទុករឿងគេណានោះបានគេមករកយើងហ៎ រឿងនេះអាត្មាសម្ដែងយ៉ាងនេះគឺដើម្បីសម្រួល ក្នុងសង្គមសង្ឃនឹងថាអឺជាការពិតហើយព្រះអង្គក៏សម្ដែងថាស្ត្រីជាមន្ទិលរបស់អ្នកបួសជាមន្ទិលរបស់ព្រហ្មចរិយធម៌យើងគិតមើលសំបីបបលិមាននុកហើយនឹងនាងផតតាកាបេឡានីចេញទៅបួសប្តីប្រពន្ធមិនតន់បួសផងគ្រាន់តែស្លៀកសម្ពត់ការសាយៈរបៀបអ្នកបួសមិនតន់នឹងបានបួសមែនទេផង មិនដើរជាមួយគ្នាទេដើរបែកផ្លូវគ្នាខ្លាចគេយល់ច្រឡំមែនទេដែលលឺអត់លឺអត់លឺអត់ហ្នឹងហើយលឺតាមទេសនាហ្នឹងណាហ្នឹងហើយអញ្ចឹងយើងមិនមែនហាមថាមិនអោយមកទេមកវត្តមកចោះប៉ុន្តែធ្វើយ៉ាងណាឲ្យសមរម្យថាជាឧបាសិកាហ្នឹងធ្វើយ៉ាងណាយើងមានមេត្តា មโนកម្មហ្នឹងឬក៏មេត្តាកាយកម្មហ្នឹងសុំឲ្យលោកហ្នឹងគង់នៅគង់នៅជាសុខគង់មកចេះតែសម្លឹងមើលលោកនោះយល់ទេប្រុសប្រុសច្រើនណាស់អ្នកបួសតែប្រហែល10000អ្នកទេទុកឲ្យលោកបួសបានយូរយូរបន្តិចទៅណោះមែនទេមែនអត់ហ្នឹងហើយតាំងពីដើមគេច្រៀងថាម៉េចកន្លនលនហើយហ្នឹងហើយកុំស្រឡាញ់លោកកំឡោះកកោក ណាទុកលោកធ្វើបន់ណាມັນខាតទេអស់ប្រមាណហ្នឹងស្អីទៀតហើយដល់ណាឯងមិញដល់កន្លងឡងហើយហ្នឹងហើយតាមពិតនេះជាការពិតណាជាការពិតអឺហើយប្របាក់បួសសពថ្ងៃអាត្មានិយាយប្រាប់ញាតិញោមថាលោកសពថ្ងៃនេះណាដែលលោកនៅបួសបានអាត្មាសរសើរមែនទែនសរសើរទាំងខ្លួនអាត្មាទៀត បើអាត្មាទុនជ្រាយទៅបាត់យូរហើយមាននារីខ្លះស្របធ្លាប់មកសម្រក់ទឹកនេត្រាដាក់ក៏មានដែរអញ្ចឹងបានថាមិនធម្មតាទេ ទឹកភ្នែកស្ត្រី គឺមានឥទ្ធិពលអាចពុះមេឃបំបែកធរណីបាន ខ្លាំងណាស់មែនតាអាត្មាឧទាហរណ៍ឧទាហរណ៍ថាគូសង្សារចុះ មកពីណាកំពុងតែអស់កម្លាំងទៅធ្វើការអស់កម្លាំងហើយលោតនាងគេនិយាយថាបង មើលណបើគាត់នៅធ្វើបាបអូនថាតែប៉ុណ្ណេះបំឡើងកម្លាំងមកយះអាណាហ៊ានប៉ះពាល់កាន់កបិតទៅរកកាប់គេឥឡូវហ្នឹងមែនទេកំពុងតែអស់កម្លាំងក៏ដោយមែនឬមែនមែនមែនកាប់គ្នាក៏ដោយសាររឿងហ្នឹងណាហេតុអីបានថ្ម ថាសម័យនេះពិបាកបួសជាងសម័យព្រះ សម័យព្រះដូចជាមិនសូវមានម៉ាកកយេទេមនុស្សច្រើនទៅតាមធម្មជាតិមែនទេធម្មជាតិប៉ុណ្ណាប៉ុណ្ណឹងឥឡូវនេះឧទាហរណ៍ថាមុខគេប្រហែលជា70%ទេគេតែងទៅបាន100%មុនពេញមុខក៏ដោយដាក់ទៅបាត់ឈឹងឥឡូវហ្នឹងឃើញធ្វើបាបភ្នែកលោកហ្នឹងហ่าសម័យព្រះគ្មានទូរស័ព្ទនិយាយគ្នាទេ បើថាចង់ជួបដល់ជួបមែនទេឥឡូវនេះតាក់ទងគ្នាមិនចាំបាច់មកជួបទេពីចម្ងាយក៏បានដែរមានខ្លះមកជួនកាលគ្នាទេដើម្បីសាកសួរធัวអាមែនទេទេប៉ិនដល់អស់ពីធัวពីអាទៅអស់ពីធัวពីអាទៅស្អីមែនទេម្ដងហ៎ណាលបងសុខសบายលបងអត់សឹកទេណាអត់គិតសឹកគិតសឹកគិតគូសឹកអីណាអញ្ចឹងឧបករណ៍ទាំងឡាយបច្ចុប្បន្ននេះ ហៅថាឧបករណ៍ទំនើបធ្វើឲ្យលោកពិបាកបួសមែនទែនអញ្ចឹងហើយបានសពថ្ងៃយើងមើលបួសបួសបានយូរទេលោកអងៃមិនមែនមកពីកតាតែលោកម្យ៉ាងទេកតាច្រើនរឿងវត្ថុទំនើបរឿងវត្ថុទំនើបវាលំមទេស្រីស្រីសង្សារបែកចិត្តចេះតែរត់មករលោកហើយមានអាត្មាថាលេងថាមែនទេមិត្តភក្តិអាត្មាមួយសឹកពីរដងដោយសាររឿងហ្នឹង